ស្រឡាញ់នេះលូអនឡា ទេទីឲ្យខ្ញុំលងចិត្តស្នេហាពេលដែលអូនឡាយចង់តែទស្សនាមិនចង់ធ្វើការចង់តែនៅមើលមុខស្រីនិយាយពីរងគូឲ្យចង់ស្ដាប់លងដោចំណាប់ ខ្លាំងណាស់ពីស្រីស្លៀកពាក់សំសួនមិនខាតមិនខ្លីអោយចិត្តបែបទៅកាន់តែស្រឡាញ់នោះល្អជួខំមិនសងសើជីវ៉ាអូនតបមកថាចាស់ចាអរគុណណាស់បង គន្លងរំជួលបេះដូងខុសប្លែកពីធម្មតាបូផាអូនឡាញបងចង់ធ្នមអីធ្វើមិនដេចទៅស្រី ទៅបានជាគូវាសនាបូរំម្នាក់នេះលងចិត្តស្នេហា អោស្រង់ជីវ៉ាបងដំចិត្តមិនរួចទេ ជីវ៉ាអូនតបមកថាចាស់ចាអរគុណណាស់បងដេកសាច់ម្នាក់ឯងក្នុងចិត្តព្រែកអរគុណឡងរំជួលបេះដូងខុសផ្លែកពីធម្មតាបូផាអនឡាញបងចង់ធ្នោបីធ្វើមិនដេចទៅ ស្រីទៅបានជាគូវាសនាបុរសម្នាក់នេះលងចិត្តស្នេហាអោស្រង់ជីវ៉ាបងដងចិត្តមិនរួចទេ